បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងអឺចេញវីដេអូបញ្ចូលអំពីលក្ខណៈពិសេសរបស់ Mathai ដែលជាកម្មវិធីសម្រាប់សរសេររូបមន្តគណិតនៅក្នុងកម្មវិធី Word បាទជាដំបូងបន្ទាប់បន្ទាប់ពីយើងបាន file មាន file Mathai នេះយើង download file Mathai ហ្នឹងមកយើងចុច extract វាមក យើងសាប់ here មកវាចេញទៅមកថាងារហើយយើងយើង install in អីក្រៅគឺអីតាមហ្នឹងណាតាម readme ហ្នឹង file សម្រាប់ file ខ្ញុំនឹងដាក់ link in description ចឹងអាហ្នឹងបន្ទាប់យើង install ហើយមាត់ហើយវានឹងចូលនេះវានឹងចូលនៅក្នុងអឺ Microsoft Word នៅក្នុង ribbon bar របស់យើងឧទាហរណ៍ ឥឡូវទីហោខ្ញុំសេពីផា overview ពីវាខ្លះខ្លះឲ្យមើលឥឡូវខ្ញុំទៅសេសេចឹងហើយខ្ញុំចង់សេរូបមន្តកណិតរូបមន្តនោះចុចមាត់ហាយមកចុច inza ហ្នឹងមកហើយយើងវាយវាយលេខទៅហើយសម្រាប់អានេះយើងចង់ចុចនេះកណិតអីហ្នឹងយើងចង់ចុចអីក៏បានចឹងទេយើងប្រើ shortcut យើងប្រើ shortcut វាបានហើយ shortcut ខ្ញុំនឹងដាក់ link in description ខ្ញុំនឹងអឺចាំ download នៅក្នុង description ដែរខ្ញុំនឹងដាក់ link ឲ្យបើយើងអត់ចេះ shortcut ទេយើងចុចតាមនឹងមកវាមានចែមានអញ្ចឹងមានអញ្ចឹងហើយវាសញ្ញាអី Magano នេះខ្ញុំចុចមកចុចទៅយើងដូចដូចសរសេរម៉ាត់ធម្មតាអញ្ចឹងគាត់វាស្រួលវាសរសេរហើយញ៉ាំតាមអញ្ចឹងដែរ 6នៃគុណចឹងមកចឹងសេអីក៏បានសេសិកម៉ាអីមកកាណូននេះក៏បានដែរកម្មចិត្តយើងធ្វើឲ្យយើងស្រួលហើយបន្ទាប់យើងចុចហើយយើងចុច control S មកក្នុង S ចុចខ្វែងវានឹងចេញលើនេះនេះចេញជាតម្រង់ចឹងនេះចឹងហ្នឹងហើយឥឡូវនេះ ចឹងខ្ញុំជូនដល់មិត្តថៃអ្នកគ្នាមកហើយនឹងជួបគ្នាក្នុងវីដេអូក្រោយក្នុងការអឺបញ្ចូលពីសេរីស្រង់នៅក្នុងមាត់ថៃការកំណត់អី style កំណត់ font អីហ្នឹងនេះជួបគ្នាក្នុងវីដេអូក្រោយបាយបាយ